ក្នុងសម័យសង្គ្រាមជាពិសេសក្រោយរបបប៉ុលពតការហត់ឃ្លានបានឡើងកើតឡើងនៅក្រោកនៅក្រោកខណ្ឌទូទាំងប្រទេសការហត់ឃ្លានក្នុងចំនួនប៉ុលពតគឺរហូតដល់មានមនុស្សស្លាប់ក្រៅពីការសម្លាប់គឺការស្លាប់ដោយការអត់ឃ្លាននោះអត់ឆ្នាំទៅកើគឺជារឿងមួយទៀតវាអត់ឃ្លាននេះយើងបានប្រឹងជំនះការលំបាក បន្ទាប់ពីរំដោះប្រទេសហើយយើងបានចាប់ផ្ដើមជាមួយនឹងផលិតកម្មដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋតែពីនោះស្ត្រីមេម៉ាយនិងកម្មាកម្ពុជាជាប្រទេសកម្ពុជាជាប្រទេសដែលមានស្ត្រីមេម៉ាយនិងកម្មាកម្ពុជាច្រើនជាងគេលើពិភពលោកបើគិតទៅនឹងអត្រាចំនួនប្រជាជនយើងលំបាកណាស់ការរៀបចំបែបផែនផលិតកម្ម ឬតំណាក់តំណងផលិតកម្មឡើងវិញយើងអត់មានជំរឿសទេ20គ្រួសារមានកូនមនុស្សតើយើងដោះស្រាយរបៀបណាទៅដូច្នេះពេលនោះធ្វើម៉េចចងក្រងគ្នាឲ្យបានរស់រានមានជីវិតដើម្បីដោះស្រាយសភាពការមកគ្រាសិនក្រោយមកយើងចាប់ប្រាំធ្វើកំណែតម្រង់ដីធ្លីដោយបកលផ្ដាល់កម្មសិទ្ធិជូនប្រជាពលរដ្ឋរបស់យើងយ៉ាងណានៅទីណាគឺនៅទីនោះ ដោយសារទៅក្នុងសម័យពលពតបានដកហូតកម្មសិទ្ធិរបស់ប្រជាជនអស់ទៅហើយហើយក៏បានជំនះប្រជាជនពីកន្លែងមួយទៅកាន់កន្លែងមួយអញ្ចឹងទេចំណុចនេះក៏ជាចំណុចដែលយើងត្រូវមើលឃើញផលវិបាកចាប់ផ្ដើមពីសង្គ្រាមវៀតណាមទៅដល់ទាក់ទិនជាមួយផលិតកម្មការអត់ឃ្លានបានគម្រាមកំហែងនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសមិនថាតែថ្នាក់នៅក្នុងប្រទេសកម្ពុជាទេបងប្អូនយើងដែលបានរត់ពីខ្លួនទៅ នៅក្នុងព្រំដែននៅក្នុងទឹកដីថៃក៏ទទួលនៅការហត់ឃ្លានដែលត្រូវផ្ដល់ជំនួយពីសំណាក់ប្រទេសនានាទៅជំរុញជនភៀសខ្លួននៅក្នុងប្រទេសថៃនោះហើយវាលនោះជាវាលដែលយើងបានឆ្លងកាត់ដល់លំបាកពេលនេះវាលអត់គ្រានេះវាមិនកើតមាននៅក្នុងប្រទេសកម្ពុជាទៀតទេ យើងបានប្រឹងប្រែងធ្វើឲ្យប្រជាជនយើងមានស្បៀងអាហារគ្រប់គ្រាន់ឥឡូវនេះយើងមានស្បៀងអាហារសម្រាប់ការនាំចេញទៅក្រៅប្រទេសផលិតកម្មស្រូវរបស់យើងក្នុងមួយឆ្នាំយើងសល់មិនតិចជាង6លានតោនដែលគិតជាអង្គគឺ4លានតោនជាងសម្រាប់ការនាំចេញទៅក្រៅប្រទេសនៅមិនតាន់គិតពីប្រភេទស្បៀងដទៃទៀតដូចជាដំឡូងមីឬកពោតជាដើម